ជាបន្តទៀតត្រូវសិក្សានៅ សមាធិជាបន្តទី2បានធัวដែលព្រះអង្គសម្ដែងឲ្យមានអសិលសមាធិបញ្ញា3ប្រការសម្រាប់មនុស្សយកមកអប់រំជាបាលកាយវិជ្ជាចិត្តរបស់ផងខ្លួននោះសម្ដែងថា សមាធិនេះត្រូវ អប់រំនឹងសិលយើងរសាសិលឲ្យស្អាតមុនបានយកសមាធិមកអប់រំនឹងសិលឬបានយកបញ្ញាមកអប់រំនឹងសមាធិវិញ្ញាទីបានយកចិត្តមកអប់រំនឹងបញ្ញាទៀតកាលណាបើចិត្តប្រកបដោយបញ្ញាហើយបុគ្គលនឹងប្រព្រឹត្តអំពើអីក៏ត្រឹមត្រូវធ្វើកម្មការងារអីក៏ត្រឹមត្រូវស្អាតល្អដែរ ហើយបុគ្គលនឹងអត់ស្រឡាញ់សេចក្តីអាក្រក់ទេស្រឡាញ់ពេញចិត្តទៅនឹងសេចក្តីល្អឧទាតោងអីយ៉ាសមាធិអប់រំនឹងសិលបញ្ញាអប់រំនឹងសមាធិបានយកចិត្តមកអប់រំនឹងបញ្ញាទៀតនេះពុទ្ធសាសនាមានប៉ុណ្ណាអត់មាន ទាកតងនឹងខ្មោចទេណាពុទ្ធសាសនាបើបើអញ្ចឹងត្រូវបន្តទៅត្រូវស្ដាប់ទ្រឹស្ដីពុទ្ធសាសនាតបរិយ័ត្តិ ទ្រឹស្ដីពុទ្ធសាសនាថាបរិយ័តដល់ស្ដាប់បរិយ័តរួចហើយបដិបត្តិទាំងអស់គ្នានឹងបដិបត្តិបដិបត្តិនេះភាសាសប្តាហ៍គេថាអនុវត្តប៉ុន្តែពុទ្ធសាសនាថាបរិយ័តនិងបដិបត្តិសប្តាហ៍គេថាទ្រឹស្ដីនិងអនុវត្តដូចគ្នាទេ រឿងការដែលបញ្យល់ពីសមាធិនឹងមានច្រើនណាស់ប៉ុន្តែពេលវាខ្លីអាត្មាភាពសំកាត់ខ្លីខ្លីត្រឹមតែអស់លោកទាំងឡាយនឹងស្ដាប់ហើយបដិបត្តិបានទៅក្នុងទីនេះប៉ុន្តែសំហាមមួយទៀតពីព្រោះលោកទាំងអស់ហ្នឹងប្រកាសជាបានទៅសិក្សា សមថវិបស្សនានៅកន្លែងណាហើយមិនទៅមកកន្លែងហ្នឹងទេបើលោកអ្នកណាដែលធ្លាប់បានទៅទទួលការសិក្សា បដិបត្តិនៅកន្លែងណាហើយសូមឲ្យបិទសភៅមុនចោលកន្លែងដែលរៀនពីមុននឹងបិទចោលអត់យកមកទីនេះទេមកទីនេះស្ដាប់ទ្រឹស្ដីនឹងបដិបត្តិក្នុងនេះបើយកនឹងមកទីនេះវាប្រទៀងអីចេះអត់បដិបត្តិទៅរួចទេ វាប្រទៀងគ្នាហើយបើចឹងដែលបដិបត្តិមុនបិទទ្វារបិទសភៅនោះអត់យកមកទេឥឡូវស្ដាប់ទាំងហ្នឹងនឹងបញ្យល់មិននាំមិនបដិបត្តិចឹងនេះនេះជារៀបទៅហើយណា បើអស់លោកទៅយករឿងពីតបដិបត្តិណាមកធៀបប្រព្រាមអត់ទៅរួចទេបើចិត្តតែដើរផ្លូវមួយបានទៅតែបញ្ចុះបើប្រទៀងគ្នាកើតវិជិកិឆាស្ទះអត់ទៅរួចទេនេះសំជំរាបមួយយ៉ាងឥឡូវត្រូវបញ្យល់ពីពាក្យថាសមាធិសិនពាក្យថាសមាធិជាភាសាបាលីប្រែជាខ្មែរថាការតម្កល់ចិត្ត ទប់ចិត្តយើងឲ្យនឹងក្នុងរឿងមួយបបល័យគេថា ធ្វើចិត្តឲ្យស្ងប់ក្នុង អារម្មណ៍មួយឬរឿងមួយចិត្តរបស់យើង មិនចេះស្ងប់ទេបញ្យល់ពីចិត្តសិនចិត្តនេះឈ្មោះ3តែរូបតែមួយបើឈ្មោះដល់3ហើយយើងនិយមហៅទូទៅថាចិត្តបាលីថាចិត្តតា ខ្មែរយកមកពោលថា ចិត្តប្រែជាខ្មែរថាសភាវៈធម្មជាតិដែលចេះសន្សំនៅរឿង ការងាររបស់ចិត្តគឺសន្សំរឿងណាចិត្តមិនចេះទំនេរទេរឿងមួយចូលហើយ ចេញផុតទៅរឿងមួយចូលបន្តវាចេះតែដើរស្រោបដើរទាញរករឿងនេះជាការងាររបស់ចិត្តសូមជ្រាបបើចិត្ត បានជួបប្រទះនឹងរឿងដែលមានលៀបមានយោះមានប៉ុនមានស័កទ្រព្យសម្បត្តិសបាយរីករាយរំភើបបើឆិនទៅប៉ះលើរឿងអន្តរាយកើតទុកវិនិច្ឆ័យសពបែបសពយ៉ាងទៅកើតសេចក្តីក្តៅក្រហាយរឿងពីរនេះមកប៉ះទៅគេនឹងចេះអត់ចេះនៅស្ងៀមទេប៉ុន្តែទោះបីជារឿងធ្វើឲ្យត្រេកអររីករាយរំភើបក្តីរឿងថាក្រក់ក្តីក៏ សុទ្ធតែផ្ដល់សេចក្តីទុកឲ្យទាំងអស់ហើយបើអញ្ចឹងក្នុងឱកាសនេះគេត្រូវទប់ចិត្តកុំឲ្យរឿងទាំងពីរនឹងចូលមកបានឲ្យទប់ចិត្តឲ្យចូលបានទៅយករឿងឲ្យមួយមកតម្កល់នៅក្នុងចិត្តចិត្តគិតម្ដងបានតែមួយរឿងទេអត់គិតបានពីររឿងទេប៉ុន្តែតែរឿងមួយចេញផុតមួយចូលអត់ចេះទំនេរទេបើអញ្ចឹងយើងយករឿងណាមួយដែលជាកណ្ដាលណាយកមកដាក់ក្នុងចិត្តឲ្យវានៅនឹងរឿងអីទីអត់ចូលរួចទេ បើយកម្ដងអឺចិត្តទទួលម្ដងបានតែរឿងមួយនៅហើយរឿងទៀតអត់ចូលរួចអានេះគេថាធ្វើចិត្តឲ្យស្ងប់ក្នុងអារម្មណ៍តែមួយណាដូចចិត្តវិញមួយទៀតឈ្មោះវិញ្ញាណចិត្តឯងឈ្មោះវិញ្ញាណវិញ្ញាណគឺអ្នកដឹងដឹងរូបតាមភ្នែកដឹងសម្លេងតាមទជាដឹងក្លិនតាមច្រមុះដឹងរសជាតិតាមដាតដឹងការប៉ះពាល់តាមកាយណា ដឹងអានេះគេវិញ្ញាណរូបបើមិនដឹងរូបអីអានេះគេចក្ខុវិញ្ញាណបល័យបើឡូវពូលជាខ្មែរសតតែម្ដងចោលពលអាខ្មែរសត្វវិញ្ញាណអ្នកដឹងមួយទៀតឈ្មោះមโนមโนគឺត្រេះរី នៅរឿងអីមួយនឹងគិតសាចុះសាឡើងនៅរឿងរហេតុផលអានេះឈ្មោះមโนចិត្តម្នាក់ឯងឈ្មោះ3ឈ្មោះតែចិត្ត ឈ្មោះថាវិញ្ញាណឈ្មោះថាមโนសំជ្រាបយ៉ាងបើក្នុងទីនេះយើងនិយាយពីចិត្តព្រោះចិត្តនេះវាដើរស្រាវជ្រាវរាវរោគរឿងមិនចេះឈប់សំបីតែខ្លួនយើងដែលជាម្ចាស់ចិត្តនោះសម្រានលក់ទៅហើយចិត្តនោះក៏មិនស្ងៀមទៀតបានជាវាកើតយល់សពយល់សោមណាបើពេលយប់ថាយល់សព ពេលថ្ងៃតែយល់សោកឃើញរឿងនេះមកពីចិត្តនោះវាអត់ស្មោះវារុកតែត្រកតរោទៀតតែត្រូវយល់អំពីការយល់សោកតែបើសិនជាបុគ្គលណាមួយបានអប់រំចិត្តឲ្យស្ងប់ឲ្យនឹងហើយឈប់មានយល់សោកអីហើយធ្លាប់មានយល់សោកមកយក4 5ដងឲ្យតែអប់រំឲ្យតែបានស្ងប់ទៅឈប់3 4ខែមិនទាន់មានយល់សោកអីម្ដង អានឹងជាផលនៃការអប់រំចិត្តឲ្យស្ងប់នឹងវាមានផលក្នុងចិត្តញ៉ាអាត្មាសំជ្រាបចាបានចិត្តនឹងជាអធិបតីជាធំលើកាយវាចាទាំងអស់កាយវាចានៅក្រោមបញ្ជារបស់ចិត្តទេបើចិត្តរីករាយសប្បាយហើយកាយវាចាក៏ពោលទៅល្អពីរោះគួរជាទីកត់ចិត្តសភាពរៀបសារទៅបើចិត្តមិនសប្បាយហើយ កាយវាចា ចេញមកប្រគ្រូតគ្រៀតចឹងឯងចឹងអាណាបានចិត្ត ជាអតិបតីជាប្រមុខបានត្រូវអប់រំចិត្តឲ្យស្អាតល្អនឹងសំជរាបចឹងពូលកាត់ខ្លែងមិនដឹងយ៉ាងប្រយោជន៍ថាសមាធិការតម្កល់ចិត្តឲ្យស្ងប់នឹងក្នុងរឿងមួយឥឡូវរឿងដែលយើងត្រូវយកមកទប់សង្កល់ក្នុងចិត្តនេះក្នុង សមាធិមានដល់40បែបបបិជ្ជាគេហៅវិធីដែលយកមកចម្រើនឲ្យចិត្តស្ងប់មាន40បែបប៉ិនគេដកយកតែមួយមួយមកឲ្យចម្រើន40បែបនេះគេតម្រូវ ទៅលើចរិតមនុស្សគ្រប់គ្នាមនុស្សយើងមានចរិត6ចាស់ចរិតខ្លះវាសមនឹងកម្មដ្ឋាននេះសមនឹងកម្មដ្ឋាននោះប៉ុន្តែមានកម្មដ្ឋានទៀត ខ្លះហ្នឹងមិនរើសចរិតតែចរិតអីក៏ចម្រើនបានដែរទៅតាមចរិតរបស់មនុស្សលំនាំចិត្តប៉ុន្តែក្នុងទីនេះសំលើកយកខ្យល់ទាំងហើមចេញចូលរបស់យើងនោះមកតម្កល់ខ្មែរតែខ្យល់ទាំងហើមចេញចូលបល័យថាអាណាបាណៈបល័យយកទាំងហើមរបស់យើងមកតម្កល់ជាគ្រឿងតម្កល់ក្នុងចិត្ត បាលីថាអនាបានសតិសតិភាសាបាលីប្រែជាខ្មែរថាការនឹកការរលឹកចំពោះខ្យល់ទាំងអស់ចេញចូលបើសំស្ក្រឹតថាស្វាស្មារតីយើងនិយាយទាំងអស់ស្មារតីក៏និយាយសតិក៏និយាយការដឹងនឹករលឹកនិយាយឲ្យទាំងបីខ្មែរយើងណាបាទទីនេះថា ចម្រើនអនាបានសតិអោយយើងទាំងឡាយគ្រប់គ្នានឹងតម្កល់ចិត្តសតិយើងឲ្យរលឹកចោះចំពោះខ្យល់ទាំងហើមចេញចូលរបស់យើងมันយកវត្ថុដតីក្រៅខ្លួនមកទេកម្មដ្ឋានដតីទៅយកវត្ថុក្រៅខ្លួននឹងមកចម្រើនដាក់ប៉ានឹងយករបស់របស់ខ្លួនយើងនឹងមានស្រេច ដង្ហើមខ្យល់ដង្ហើមយាយចុំមានគ្រប់តែគ្នាអត់ពិបាកទៅខ្ចីណាណា ទៅទិញទៅជួលទៅសុំណាមប្រអត់មានឯមានស្រេចវាអាណាបានសតិនឹងព្រះសម្មាសម្ពុទ្ធជាបរមគ្រូមុននឹងត្រាស់ដឹងនៅសម្មាសម្ពុទ្ធញ្ញាណព្រះអង្គគង់ក្រមដើមពោទីព្រឹកក៏ចម្រើនអាណាបានសតិកម្មដ្ឋានដែរសប្តាហ៍ថ្ងៃនៅលើសាកលលោកគេនិយមយកអាណាបានសតិមកចម្រើន បើអស់លោកអ្នកដែលធ្លាប់ទៅរៀននៅកន្លែងអតីតក៏មានចម្រើនដែរប៉ុន្តែបច្ចេកទេសវាខុសគ្នាលោកគ្រូអ្នកបង្រៀនខុសគ្នាបើមិនចឹងតទៅសុំឲ្យរៀបចំសម្រួលអេរិយាប័ត្រអង្គុយពេនបើតាមកម្ពីប្រាប់តែលើកជើងស្ដាំសង្កត់ជើងឆ្វេងអូ បាទខ្លះជើងរឹងដូចជាពិបាកអង្គុយដែរបាទសាកមើលយ៉ាងហ្នឹងតើចាំមិនសមសម្រួលតាមនឹងទៀតអូបើលើកដាក់ពីលើបាននេះក៏ដាក់អញ្ចឹងនៅបានបើទៅដាក់អញ្ចឹងលំមកពិបាកដាក់អញ្ចឹងនេះអង្គុយដងខ្លួនឲ្យត្រង់ឆ្អឹងខ្នងឲ្យត្រង់យ៉ាងដាក់ដៃស្ដាំសង្កត់លើដៃឆ្វេងវិញមុខថ្លឹងឲ្យស្មើ កុំឲ្យឆ្ងោកឬកុំឲ្យអើតចឹងឲ្យថ្លឹងឲ្យស្មើកាយឲ្យត្រង់ការដែលអង្គុយពេននេះមិនបានចាំពេនតែពេននេះទប់ខ្លួនយើងកុំឲ្យវាងូដូចជាងវិស្វករគេសាងផ្ទះអីគេទៅជើងកសលដែរគេធ្វើជើងគ្រុតទប់អានោះដាក់គ្រុតយើងអង្គុយពេនទប់កាយយ៉ាងដូចគ្នាដែរឲ្យហ្នឹង វិកាយឲ្យត្រង់ដើម្បីឲ្យបំពង់ខ្យល់យើងនេះត្រង់បើកាលណាយើងអង្គុយកោបំពង់ខ្យល់ក៏កោបំពង់ខ្យល់កោដំណើររបស់ចេញចូលវាអត់សូវស្រួលទេតែដំណើរខ្យល់ចេញទៅធ្វើឲ្យកាយយើងឆាប់រសាប់រសល់បើយើងអង្គុយត្រង់ចេះបំពង់ខ្យល់វាត្រង់ដល់ចេញចូលវាត្រង់វាធូរស្រួលធ្វើឲ្យកាយទទួល បានសេចក្តីសុខវាតិតតងនឹងដង្ហើមណា សំជំរាបចារួយថ្លឹងមុខឲ្យស្មើកុំឲ្យឆ្ងោកកុំឲ្យអើតឲ្យស្មើកាយត្រង់នៅ ក្នុងចំណុចសូន្យទៀតអត់ឲ្យត្រេតមកឆ្វេងត្រេតមកស្ដាំចាំចំណុចសូន្យដល់រួចឲ្យភ្នែកថ្មិចឲ្យថ្មិចភ្នែកមើលនៅអត់ថ្មិចតែបើកកលើតែថ្មិច ភ្នែកដែលថ្មីនឹងមិនប្រឹងទេសូមឲ្យបន្ទាន់ទៅបកភ្នែកលើឲ្យក្របមកលើបកភ្នែកក្រោម បើកាលណាយើងប្រឹងធ្វើឲ្យភ្នែកយើងវាឆាប់រកម្មវារួយភ្នែកនឹងបងទៅកាហាយភ្នែកបន្ទាន់បន្ទាន់ឲ្យទាន់មកហើយភ្នែកពិតមែនតែយើងថ្មីប៉ិនឲ្យសម្លឹងមកចំច្រមុះឲ្យសម្លឹងមកចំច្រមុះ ព្រោះខ្យល់ដង្ហើមចេញចូលវាសញ្ចរធ្វើដំណើរតាមទ្វារច្រមុះទាំងពីរហ្នឹងឯងចាបើឲ្យសន្លឹងមកមើលចង់ច្រមុះទីដែលខ្យល់ប៉ះច្រមុះយើងទាំងពីរជាទ្វារសម្រាប់ខ្យល់ដង្ហើមចេញចូលបើដល់រួចហើយត្រូវដកដង្ហើម ដង្ហើមមិនយកដង្ហើមធម្មជាតិទេដង្ហើមធម្មជាតិគឺជាដង្ហើមខ្យល់ដែលសួតវាធ្វើចលនាវាបឺតស្រូបចេញស្រូបចូលរបស់សួតជាគេហៅដង្ហើមធម្មជាតិដង្ហើមធម្មជាតិនេះ ធ្វើឲ្យយើងអ្នកចម្រើនឆាប់បាត់បង់សតិគឺការដឹងខ្យល់ណាអរលោកទាំងអស់ជ្រាបតែមើលយើង ខ្យល់ដង្ហើមយើងចេញចូលមួយថ្ងៃនឹងប្រមាណតែអត់ដែលបិណ្ឌណាដឹងទៅអុយដង្ហើមអញចេញចូលអត់ដឹងណានេះវាធម្មជាតិឥឡូវយកដង្ហើមដកដង្ហើមការងារហ្នឹងគឺយើងដកយើងប្រឹងដកដកយ៉ាងម៉េចហើយយើងស្រោបចូលទៅឲ្យពេញឲ្យពេញកាលតែពេញវាឈប់ទៅទៀតហើយវាពេញស្រួល អុយដល់យើងបញ្ចេញមកវិញបញ្ចេញឲ្យអស់អត់ឲ្យមានសេះសល់ទេដល់អស់ហើយបានយើងស្រោបចូលទៅវិញតែពោះរបស់យើង កុំបំរឹងកុំប្រាំងព្រោះធម្មតាកាលណាយើងស្រោបខ្យល់ចូល ទៅពោះយើងត្រូវប៉ោគាត់យើង បន្ទន់ទៅតាមនឹងទៅកុំប្រឹងទប់ឲ្យបប៉ោងទៅ ដើមទ្រូងយើងក៏បើកដែរចឹង កាលណាយើងបញ្ចេញមកវិញបញ្ចេញឲ្យបោះកុំឲ្យមានសេះសល់ព្រោះខ្យល់បរិសុទ្ធតែនៅខាងក្រៅទេ កាលណាចូលទៅក្នុងកាយរបស់យើង ទៅប្រឡាក់ជាបោកជាបោកដោយគ្រឿងមិនស្អាត នៅក្នុងកាយយើងនេះដល់កាលណាយើងដកចេញមិនអស់ខ្យល់ខ្យល់អាក្រក់មិនបរិសុទ្ធនោះនៅខ្យល់នឹងធ្វើឆាប់ឲ្យយើងរសេះរសល់រសាប់រសល់ព្រោះដោយមានជាតិមិនស្អាតហ្នឹងហ្នឹង បានឲ្យចូលឲ្យអស់ចេញចូលឲ្យពេញចេញឲ្យអស់បានខ្យល់នោះវាស្អាតរួចយើងដកដង្ហើមតិចពេកខ្យល់ដែលចូលលោកក្នុងសរីរៈរាងកាយរបស់យើងវាមិនគ្រប់គ្រាន់នឹងកាយដែលត្រូវទទួលយកខ្យល់បន្តិចគាត់ធ្វើឲ្យរសាប់រសល់រសៃរសោះដែរតែយើងដកស្រូបចូលឲ្យពេញទៅវាគ្រប់គ្រាន់នៃសេចក្តីត្រូវការរបស់សរីរៈរបស់យើង ក៏ជួយធ្វើឲ្យយើងឆាប់បានស្ងប់ស្រួលដែរនឹងយ៉ាងជាឧទាហរណ៍ណាណាអបើអញ្ចឹងចាប់ដើមមកត្រូវរៀនដកដង្ហើមយ៉ាអាត្មាដកឲ្យមើលបើភ្នែកនិយាយទៅមើលគេដកដកឲ្យអស់ទៅចូលឲ្យពេញចេញអស់ ចូលតែពេញវាឈប់ទៅទៀតចេញតែអស់អត់មានអីមកទៀតទេគឺសេចក្តីបញ្ជាក់ប្រាប់អស់តែនៅកុំអោយសំចៃខ្យល់ទៅទេក្រែងដកទៅវាអស់ទៅអត់មានអីដកទេវាមិនចេះអស់ទេខ្យល់បាត់ដកទៅមកស្រួលកាលណាខ្យល់ចូលទៅពេញធ្វើឲ្យកាយរបស់យើងឆាប់បានសុខស្រួលដែរវាតាកតោមអញ្ចឹងបងចង់សុំឲ្យថ្មិចភ្នែកបានទៀតបង បង្អន់ចិត្តទៅកាន់ខ្យល់ទៅចេញកាលណាខ្យល់ចេញ ចាប់ដើមខ្យល់ដែលចេញយើងរលឹកតាមខ្យល់ចេញឲ្យបានតែចាប់ដើមខ្យល់បានហើយកណ្ដាលនឹងចុងរបស់ខ្យល់យើងដឹងទាំងអស់សតិដឹងទាំងអស់ព្រោះយើងហឺតស្រោបចូលមកវិញចាប់យកដើមចូលឲ្យបានម្ល៉េះហើយកណ្ដាលនឹងចុងខ្យល់ជាប់គ្នាសតិត្រូវដឹងជានិច្ចអាណាបាណសតិ ដឹងនៅខ្យល់តង្ហើមចេញចូលរបស់យើងឲ្យជាប់កាលណាចេញទៅអស់ហើយឆាប់រលឹកដើមចូល ចាប់យកដើមខ្យល់ចូលមកវិញកាលណាចូលអស់ហើយឆាប់ចាប់យកដើមខ្យល់វិញឲ្យវាទៀតអញ្ចឹងបានចិត្តរបស់យើងវាស្ងប់នៅនឹងនឹងខ្យល់ចេញចូលនោះ ខ្យល់ខ្យល់ហ្នឹងពោចាប់តដើមចេញចូលឲ្យតបានតរលឹកដើមចូលបានអស់ទៅរលឹកដើមចេញវាអវិលចឹងវិចិត្រចិត្តនឹងមានតែឈ្មោះទេគ្មានរូបគ្មានរាងអីទេហើយយើងត្រូវការទប់ ត្រូវការខិតតកល់ចិត្តយើងឲ្យនឹងនៅក្នុងកន្លែងមួយពិបាកណាស់ណាបើសិនណាវាមានរូបមានកាយទៅវាងាយនឹងការទប់ការតកល់ហ្នឹងឲ្យវានឹងដល់មានតែឈ្មោះអញ្ចឹងមិនងាយទេវាផ្លេតចុះផ្លេតឡើងផ្លេតចុះឡើងប្រធម្មតា យើងនឹងមិនដែលទៅបានអប់រំចិត្តណាអាយុ30 40 50ឆ្នាំចិត្តប្រព្រឹត្ត ទៅតាមតែទំនើងរបស់ចិត្តมันងាយនឹងរារាំងទប់ឈ្នះទេប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាមិនហួសពីការព្យាយាមហាត់វឹកវើទប់ទេចិត្តនឹងបើព្យាយាមហាត់វឹកវើនឹងអាចទប់ចិត្តនឹងបានឈ្នះ វិចិត្តនឹងលឿនណាបោកោភៈវៀងភៈវៀងចិត្តសន្ធុរបស់ចិត្តលឿនណាជាងអីទីលឿនជាងចរន្តអគិសនាសាឡាវត្តរាជបោតែនឹកដល់ភ្នំពេញផ្លែដល់ភ្នំពេញទៀតនឹកដល់តណាខាត់ចិត្តនឹងបានទេនៅថាគ្មានអ្វីដែលរហ័សស្មើនឹងចិត្តដែលនឹកគិតទេតែនឹងចឹង សំបីតអស់លោកកំពុងនឹងអង្គុយចម្រើននៅនឹកពីខ្យល់ចេញចូលចេញចូលនឹងបងក្រាន់តែលឺសូអីខាងហ្នឹងនឹកឃើញសូអីផ្លែតដល់ទៅសូសំលេងណាបាត់ដឹងសូឡានសូម៉ូតូបាត់ហើយចិត្តគិតបានតែមួយរឿងអបសិនយើងគិតពីខ្យល់ចេញចូលនៅខ្យល់ចេញចូលហ្នឹង តនឹកដល់សំឡេងអីផ្លែទៅនោះរលត់អាខ្យល់ចេញចូលឈប់ដឹងហើយទៅដឹងឯសំឡេងណាគេរែវាលឿនចឹងឧទាហរណ៍តែយើងអង្គុយទៅចម្រើនស្រាប់តែចុកជើងចុកចង្កេះគាត់នឹកឃើញអូចុកជើងចិត្តនោះដល់ទៅអាកន្លែងដែលវាឈឺចាប់អានោះបាត់ហើយលឿនយើងម្ចាស់ខ្លួនយើងអត់ទាំងដឹងផងធ្លាក់បាត់ខ្យល់ចេញចូលបាត់ រលាត់ខ្យល់ចេញចូលបាត់អញ្ចឹងលឿនណាស់បើអញ្ចឹងត្រូវសតិដែលនៅចេញចូលចេញចូលបង្រឹងសតិដឹងមិនចេញអស់ទៅ ចូលវិញចាប់ដើមចូលហ្នឹងចូលផុតអត់ទៅចាប់ដើមចេញពងវិលហ្នឹងឲ្យវាតគ្នាកុំឲ្យវាចន្លោះដល់បើកាលណាចេញអស់ទៅយើងក្របបានគិតចូលមកវិញចិត្តចេញអាចន្លោះដែលវាចន្លោះនេះផ្លេតដល់ទៅណាព្រាមលឿនណាស់បងដល់យើងភ្ជាប់ដើមចេញហើយនឹង ចំចូលឲ្យជាប់យកមកតឲ្យជាប់គ្នាទៅវាដូចជាខ្សែពៀនម៉ាស៊ីននេះដូចជាវាក់ម៉ូតូជាវាក់ក៏មុខវាជាប់គ្នាអត់មាន ចន្លោះទេហើយវាទៅជាវិលចិត្តជាប់នឹងឯងនេះសត្រូវរបស់សតិសតិបល័យប្រែខ្មែរតការរលឹកនឹកឃើញណា មានគូសត្រូវទៀតសត្រូវរបស់សតិគឺមោហៈមោហៈនេះគឺធ្វើឲ្យយើងនឹងភ្លេចភ្លាំងផ្អិនច្រឡំនេះអ្នកពីរអ្នកនេះគូគ្នា បើកាលណាសតិតាំងនៅមោហៈរលត់ហើយបើមោហៈកើតហើយសតិរលត់បាត់ អ្នកពីរអ្នកនឹងអត់នៅក្បែរគ្នាបានទេ មានមួយអត់មួយ ព្រោះมันអាចកើតទាំងពីរបានទេមួយសម្រាប់យើងអ្នកចម្រើនសមាធិយើងត្រូវចិញ្ចឹមសតិនឹងធ្វើឲ្យសតិតាំងនៅជាប្រកដីក្នុងការងាររបស់យើងគឺខ្យល់ចិញ្ចន់តែកាលណាសតិយើងទន់ទេអាមោហៈនឹងស្ទុះបើមកច្រើនសតិចេញមកនៅក្នុងកន្លែងសតិនឹងឯងធ្វើឲ្យយើងវិលវល់ ពោឈប់ដឹងដង្ហើមចេញចូលហើយនេះអ្នកពីរនាក់នេះសត្រូវងាប់រស់ដូចពាក្យខ្មែរយើងតែងនិយាយពាក្យអ្នកលេងដែរមានឯងអត់អញមានអញអត់ឯងនិយាយយ៉ាងហ្នឹងងាប់រស់រៀងខ្លួនហើយហើយសម្រាប់យើងអ្នកបដិបត្តិត្រូវការពង្រឹងសតិឲ្យតាំងនៅជាប្រកដីគ្រប់ដង្ហើមចេញចូលរបស់ព្រះយើងហ្នឹងអូរួច យើងចម្រើនចម្រើនទៅ ចានមោហៈនឹងវាមានកម្លាំងខ្លាំងមកក្របមករិញដល់សតិដែលចេញឲ្យយើងផ្ទាំងផ្អិនច្រឡំมันដឹងខ្យល់ចេញចូលប្រកបអានេះយើងត្រូវពង្រឹងត្រូវរុញច្រានមោហៈឲ្យទៅវិញដោយបច្ចេកទេសវិធី ត្រូវដកដង្ហើមធំ ប្រើដង្ហើមធំឲ្យខ្លាំងខ្លាំងទៅ សតិនឹងរឹងឡើងវិញមោហៈរលត់ឬកិច្ចទៅបាត់អញ្ចឹងបើកើតត្រូវដកដង្ហើមឲ្យធំធំឡើងឲ្យវែងប្រើដង្ហើមខ្យល់ធំទៅសតិកើតឡើងវិញនេះពិធីបំរឹងសតិណាចិត្តរបស់យើងនៅក្រោមអាណានិគមរបស់កិលេសគ្រឿងសោមនប្រាំ សពថ្ងៃហ្នឹងណាចាត់យើងទូទៅមិនមែនឯករាជ្យទេណាមិនមានអធិបតីភាពលើខ្លួនឯងទេណានៅក្រោមអាណានិគមរបស់កិលេសកិលេស5ហ្នឹងវាស្រោបចិត្តនឹងចិត្តទាំងអស់យើងធ្វើអីធ្វើដោយកិលេសហ្នឹងជាអ្នកបញ្ជាចិត្តរបស់យើងចិត្តនៅក្រោមអាណានិគមរបស់កិលេសហ្នឹងចឹង នៅក្រោមអាណានិគមរបស់កិលេស5កិលេស5នោះស្អីកាមឆន្ទៈបល័យគឺចិត្តគុណ5រូបសំឡេងក្លិនរសសម្ផស្សនេះជាទូទៅហើយមនុស្សទូទៅលាបតិចិត្តរបស់យើងស្ថិតនៅក្រោមកំហឹងគំនុំគំគួននាងថ្ងៃពីមុនមកអ្នកណា ធ្វើអីឲ្យប៉ះកង្កេងផ្លូវចិត្ត វាដិតជាប់សំងឲ្យតែនឹកឃើញរឿងហ្នឹងអានឹងកើតឡើងទោសៈកើតឡើងចង់ទៅព្យាបាទបុគ្គលដែលអាធ្វើឲ្យខ្លួនក្តោបអាហារចង់ឲ្យវិនាសហ្នឹងអានឹងកិលេសទី2កិលេសទី3ថៃណមិទ្ធិសេចក្តីងងងុយដេកនិងងុយងក់នឹងក្រោតសង្កត់តែកាលណាមានការងងុយនឹងកើតឡើងហើយមានសេចក្តីជិលច្រអូកើតជាមួយគ្នាណា អានេះកិលេសទី3ទី4ឧត្តចៈកុកចៈសេចក្តីរស័ព្ទរសល់ក្រវល់ក្រវាយរបស់ចិត្តយើងវាវិលវល់បងកិច្ចការងារវាច្រើនទៅវាវិលវល់ហើយផ្សែងដូចផ្សែងវិលហើយនៅក្នុងពិភពលោកកិលេសទី5វិជេកិច្ឆាគឺសេចក្តីសង្ស័យ ពីនេះពីនោះរាប់សិបរយពាន់រឿងម៉ឺនរឿងសង្ស័យពីនេះពីនោះវាមិនច្បាស់លាស់វាសង្ស័យធំធំដល់ទៅសង្ស័យទីមនុស្សស្លាប់ហើយកើតទៀតទេឋាននរកមានទេឋានសួគ៌មានទេបុណ្យបាបមានទេជាតិមុខគិតវិជាសង្ស័យអានឹងហើយពោតដែលវាក្របចិត្តរបស់យើង ធ្វើចិត្តយើងអត់ឲ្យមានសេរីភាពទេកាលណាយើងចម្រើន សមាធិឲ្យចិត្តស្ងប់ចិត្តរំដោះចេញរួចចេញពីកិលេសប្រាំមានសេរីភាពខ្លួនឯងគិតចេញនៅអន្តរក្រមណានិគមនោះចិត្តប្រកបដោយបញ្ញាព្រឹងថ្លាអានឹងគេរំដោះចិត្តមិនមិនមិនស្រួលទេណាបងថាការចម្រើនសមាធិនេះមិនស្រួលទេវាមានសត្រូវមានឧបសគ្គមានមកជំវិញខ្លួនយើង បានក្នុងពុទ្ធសាសនាលោកថាធ្វើសង្គ្រាមជាមួយនឹងកិលេស យើងម្នាក់ឯងតែអង្គុយត្រមោចត្រមោចតែអសត្រូវនេះឆ្វែលជុំវិញខ្លួនយើងទាំងអស់តាំងពីការរស័ព្ទរសល់ក្រវល់ក្រវាយរវើរវាយរបស់ចិត្តដែលដូងមៀងតាំងពីការចុកខ្នងចុកចង្កេះរួយស្ពឹកស្រពន់សត្វតាជាសត្រូវជាមៀមកបំផ្លាញទាំង អីត្រូវយល់ចឹងມັນស្រួលតែសត្រូវដែលខ្លាំងជាងគេគឺការចុករយស្ពឹកស្រពន់នឹងឯងដែលមកបុកមករកធ្វើឲ្យយើងអ្នក ចម្រើន សមាធិពិបាកនឹងស៊ូនឹងត្រឹមខ្លាំងណាស់គាត់តែអានឹងចឹងតែបើសិនណា យើងតម្កល់ចិត្តខំចម្រើនចិត្តរបស់យើងឲ្យស្ងប់នៅក្នុងខ្យល់ចេញចូលនឹង សេចក្តីស្ងប់នឹងវាកើតចិត្តស្ងប់កើតទី1ហៅតង្ខៈនៃកសមាធិចិត្តស្ងប់មុនដំបូងស្ងប់មុនមកស្ងប់បានតែមួយសន្ធុំមួយសន្ធុំទៅរើមកវិញលោកធៀបឧបមាបីដូចជាកូនកុមារតូចដែលទឹកនឹងរៀនក្រោកឈរឡើងរៀនក្រោកឈរឈរបានទៅក៏ដួលត្រេកត្រោតតេតតាដួលប្រុសទៅវិញទៅ នេះគេហៅសមាធិដែលចាប់ផ្ដើមកើតមុនដំបូងហៅតង្ខនិកសមាធិកាលណាយើងខំព្យាយាមចម្រើនក៏តស៊ូចម្រើនតទៀតចិត្តនឹងវាឆ្លងផុតតង្ខនិកសមាធិចូលដល់ទៅអបណាសមាធិចិត្តនោះកាន់តែស្ងប់ខ្លាំងខ្ពស់ទៅកាលណាចិត្តស្ងប់ខ្ពស់ទៅចិត្តនោះ សេចក្តីស្ងប់វាសង្កត់អាការចុកការរួយការស្ពឹកការសពន់នឹងបាត់អស់ហើយបើនៅនៅតិចតួចមិនមុំយើងអត់ត្រឹមបានស្រួលពេលបើយើងញ៉ាំងចិត្តឲ្យប្រព្រឹត្តទៅក្នុងការស្ងប់ច្រើនទៅទៀតបាត់អស់ជាងការចម្រើនបាត់ពាក្យកណ្ដាលខ្លួនដោយអត់មានទេខាងក្រោមខ្លួនដែរឲ្យចម្រើនឲ្យស្ងប់បានបាត់ទាំងអស់ខ្លួនយើងបាត់ទាំងអស់នៅសល់តែខ្យល់ណា នៅសតខ្យល់នឹងចិត្តទេនៅមិនដល់ប៉ុណ្ណឹងកាយឯងបាត់អានេះដែលចម្រើនទៅចិត្តស្ងប់ខ្លាំងបាត់ចឹងនឹងសំជ្រាបតែមិនចេះតែអង្គុយសមាធិចេះអង្គុយអង្គុយទៅមិនដឹងល្មិចស្ងប់មិនស្ងប់កិនតែជាពិធីមិនចឹងទេតែកាលណាអង្គុយទៅញ៉ាំងចិត្តឲ្យប្រសពមានហេតុផលនឹងកើតឡើងដល់អ្នកដែលចម្រើននឹងហៅកើតបៃតេ បៃតេនឹងបាលីប្រែខ្មែរតែឆ្អែតកាយឆ្អែតចិត្តធ្វើឲ្យកាយនឹងស្ងប់ស្រួលចិត្តឲ្យស្ងប់យូរឈប់ក្រវល់ក្រវាយរសេះរសល់តែជាស្រួលចឹងប៉ុន្តែចិត្តនៅតែនឹងស្គាល់នៅដឹងអត់មានបាត់ទេណាតែទៅថាឮគេថាចម្រើនសមាធិទៅស្ងប់ស្មានស្ងប់អត់ដឹងអីមែនទេ នៅតែដឹងសតិនៅតែដឹងពេលដែលចិត្តស្គាល់សតិនឹងច្បាស់ជាងធម្មតាទៅទៀត អ្នកណាធ្វើអីក៏ដឹងប៉ុន្តែចិត្តវានៅនឹងថ្កល់ដូចជាភ្លើងនៅក្នុងកែវចង្កៀងអញ្ចឹងអត់ងាករេតណាទៅបីលឺសំឡេងអីគ្រាន់តែលឺអត់មានតែយីសំឡេងអីស្ទូញអត់លឺគ្រាន់តែលឺចិត្តនេះនៅតែនឹងចេញចូលចេញចូលនៅនឹងអត់ទទួលអារម្មណ៍អីផ្សេងនឹងនិយាយពីស្ងប់ឬកាលណាស្ងប់អីវាមានហេតុកើតឡើងដល់អ្នកដែលចម្រើនធម៌ណាហើយកើត ហេតុ5បេតិហេតុទី1ធ្វើឲ្យអ្នកចម្រើនធម៌មានការព្រឺរោមព្រឺស្បែកព្រឺសម្បល់ខ្ញាក់ខ្ញាក់ខ្ញាក់ឡើងអានឹងសញ្ញាទី1នេះទី2អាចឲ្យអ្នកដែលចម្រើនធម៌ភ្នែកថ្មិចមិនបានឃើញពន្លឺភ្លើងភ្លឺឃើញដូចភ្លើងទៀនភ្លើងពិល7 7ពេកឬដូចជា ដួងផ្កាយដួងវយញ្ញនឹងទី2ទី3ធ្វើឲ្យកាយរបស់អ្នកចម្រើននឹងឲ្យយល់យល់យល់យល់ដូចជាទឹកលលោបដូចយល់យល់កាយស្ងប់តែបើអ្នកអង្គុយហាក់ដូចយល់ដូចទី4ធ្វើឲ្យកាយអ្នកដែលចម្រើនទើហាក់ដូចជារីប៉ោងធំឡើង ឬដូចជាដកកំពស់ខ្ពស់ឡើងចឹងឬដូចស្រាលចង់ដែរប៉ែប៉ែប៉ែប៉ែទី5ធ្វើឲ្យកាយនិងចិត្តរបស់អ្នកចម្រើននឹងថាវាតិចស្ងប់សេចក្តីសុខខ្ពស់ហាក់ដូចជាខ្លួនយើងនេះទៅនៅ ក្នុងភពណាមួយ អាកំបាំងដែលមិនដែលទៅដល់ដូចទៅនៅតែម្នាក់ឯងក្នុងភពនោះ រីករាយសប្បាយខ្លាំងទីខ្លាំងជាទីបំផុតហើយអាចឲ្យបៃតេនឹងខ្លាំងអាចឲ្យស្រក់ទឹកភ្នែកស្រក់ទឹកភ្នែកអូមកណាបើសឹកឡើងឡើងសួរតើការស្រក់ទឹកភ្នែកអីហូរមកជាការទុកសោកអីថាអត់មានអ្នកគ្មានការទុកពីស្អីទេបើដោយអំណាចសេចក្តីសោករីករាយខ្លាំងទៅវាកើតចឹងទៅអានេះការដែលចម្រើនទៅវាចិត្តវាស្ងប់ វាមានហេតុ5នោះកើតដល់ណាមួយបើហេតុដែលកើតមុនគេ គឺព្រឹសរោមព្រឹសសម្បល់ឯងមិនស្ញាប់យ៉ាប់យ៉ាប់តែបើទោះបីហេតុណាមួយកើតក៏អ្នក ដែលចម្រើនទៅអត់ត្រូវដកចិត្តពីខ្យល់ចេញចូលទៅគិតថាយីយ៉ាងម៉េចបាន ព្រឺរោមព្រឺស្បែកម៉េចបានឃើញព្រលឹងអត់មានឲ្យគិតទេតែគិតយ៉ាងភ្លេចខ្យល់ចេញចូលបាទការដែលវាកើតហេតុដែលសាចិត្តនឹងវានៅនឹងនឹងខ្យល់ចេញចូលនឹង បានវាមានហេតុហ្នឹងសញ្ញា ប្រាប់អ្នកចម្រើនដល់ចិត្តស្ងប់បើមិនស្ងប់អត់មានហេតុណាមួយក៏ទេអានេះជាសញ្ញាឲ្យដឹងហើយសួរថាការព្រឺរោមព្រឺស្បែកព្រឺសម្បល់ហ្នឹង ជាបុណ្យជាកុសលអត់ទេ អាហ្នឹងគេមិនយកទេមិនជាទូកុសលផងទេទូកុសលផងគឺការដែលស្ងប់ចិត្តវាមិនងាកពីខ្យល់នៅតោងជាប់ទៅក្នុងចេញចូលចោលអាហ្នឹងអាហ្នឹង ការដែលព្រឺរោមព្រឺសម្បល់ឯក្រាន់តែជាសញ្ញាទេ អានឹងមិនជាទូកសលទេធាឧបមាបីដូចជាអស់លោកទាំងអស់នេះយកផ្លែឈើផ្លែស្វាយក្តីផ្លែចេកក្តីទៅបន្ទុំ មុនវាមិនទាន់ទុំវានៅពើកបៃតងកាលណាយកទៅបន្ទុំដល់កាលណាទុំវាប្រែទៅជាសម្បល់ពើលឺយ៉ាង ដែលពើលឺនឹងក្រិនតែជាសញ្ញាប្រាប់អ្នកដែលបន្ទុំផ្លែឈើទៅផ្លែឈើដែលយកទៅបន្ទុំនឹងទុំហើយបរិភោគបានហើយ សញ្ញាប្រាប់ទាំងទេយើងមិនបរិភោគអាពើលឿងនេះបងប្អូនសាច់ខាងក្នុងណាទេអាពើលឿងក៏នៅប្រាប់យើងថា ស្វាយជាតិយើងបន្ទុំវាទុំហើយយ៉ាងណាមិញការព្រឺរោមព្រឺសម្បន់មិនជាទូកសោអត់មានត្រេកអរទេក្រិនតែសញ្ញាប្រាប់ថាចិត្តយើងវាស្ងប់ហើយ ដល់ក្លិនសានៅអាស្នំវាសំជំរាបជាថ្លាំហ្នឹងអង្គុយចម្រើនទៅត្រេកអរនឹងព្រឺរំព្រឺសបល់ហ្នឹងមិនទៅសាក៏ឲ្យតែគិតអាហ្នឹងបាត់ទៅវិញហើយចិត្តវាងាករេមកណែបាត់បើយើងបំរិនចិត្តឲ្យខ្លាំងចេញចូលវាបៃតេហ្នឹងសញ្ញាចេះតែកើតខ្លាំងឡើងខ្លាំងឡើងផងពេលហ្នឹងកាយនឹងចិត្តស្ងប់ឈប់ជប់ឈប់ឬឈប់សពន់ឈប់ធុញឈប់តបហើយ រំភើយនៅតែជាសោកស្រួលនៅនឹងឯស្ងប់នឹងនិយាយពីចម្រើននៅធ្វើចិត្តឲ្យស្ងប់ហៅថាសមាធិនោះជាផលនៃសមាធិនឹងចឹងបើអញ្ចឹងសូមឲ្យបង្អន់ចិត្តទៅលើខ្យល់លើខ្យល់របស់យើងមាន3 3ប្រភេទ ខ្យល់ដង្ហើមមុនដំបូងអស់គេថាខ្យល់ដង្ហើមក្រោតក្រៀតពាក្យថាក្រោតក្រៀតដេចដុំថ្មហ្នឹងមកមានដុំធំដុំតូចខ្យល់ដង្ហើមក្រោតក្រៀតនេះ យើងដកទៅមានញាប់ផងមានរង្វើល ផងមានធូរផងមាន តឹងផងហ្នឹងខ្យល់ក្រោតក្រៀតដើមដំបូងហ្នឹងខ្យល់នោះធ្វើកាយរបស់យើងមិនឲ្យបានទទួលសេចក្តីសុខទាំងចិត្តក៏ពិបាកដែរដល់ខំដកទៅឲ្យវេវេទៅអាខ្យល់ ស្រូតក្រៀតហ្នឹងវាបែកទៅវាបែកអាដុំធំធំទៅជាខ្យល់ល្អិតខ្យល់ល្អិតធីបបានក្របអង្គក្របស្រូវក្របសរាយល្អិតនៅក្របតែវាប៉ុនគ្នា វាមិនធំមិនតូចអីទេដល់អញ្ចឹងធ្វើឲ្យកាយរបស់យើងនឹងបានស្ងប់សុខស្រួលបន្តិចហើយហើយយើងខំព្យាយាមដល់អតិថិខ្យល់ល្អិតនឹងវាបែកម៉ត់ទៅផងដូចជាម្សៅ នៅអានឹងខ្យល់ដែលខ្ពស់បំផុតដែលចិត្តចូលដល់សមាធិណាស្ងប់ណាដល់កាលណាខ្យល់បែកទៅខ្យល់នោះស្រាលមកវិញ ហើយទាំងហើមយើងក៏ខ្ចីមកវិញស្រាលខ្លះស្ទើរតែមិនដឹងថាខ្យល់ចេញខ្យល់ចូលទៀតវាស្រាលស្ដាយ គេនឹកយីដូចជាអស់ខ្យល់ដង្ហើមនេះដល់ឃើញមានអីប៉ះសោះតែវាមិនអស់ទេបើខ្យល់វាស្រាលមកទៅបើនឹងដែលធ្វើឲ្យកាយចិត្តបើស្ងប់សុខស្រួលបានសេចក្តីសុខនៅសន្តិភាពកើតឡើងផ្លូវកាយផ្លូវចិត្តនឹងសំជ្រាបអញ្ចឹង សត្រូវច្រើនណាស់ណាធ្វើឲ្យយើងខ្ជិលយើងច្រអូសយើងរែកមាកក្នុងចិត្តអាយុធុញទ្រាន់ធុញទ្រាន់ទម្លាក់ការងារនឹងចោលបាននៅក្នុងពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងធ្វើហៅអិទ្ធិបាតធ្វើអិទ្ធិនឹងរិទ្ធបាតិនឹងធ្វើធ្វើដែលធ្វើឲ្យ មនុស្សទាំងឡាយទាំងពួងនឹងបានសម្រេចឫទ្ធិផលប្រយោជន៍ការងារអីតាំងពីការរៀនសូត្រការអីទាំងអស់ត្រូវមាន អតិបត្តិធ្វើ4វិនិច្ឆ័យចម្រើនសមាធិក៏មានអតិបត្តិធ្វើ4ដែរទី1គឺឆន្ទៈគឺពេញចិត្តនឹងការងារដែលធ្វើទី2វិរិយៈព្យាយាមក្នុងការងារដែលធ្វើមិនដាក់ចោល ទី3ចិត្តយកចិត្តទុកដាក់ក្នុងការងារនឹងចិត្តនឹងពិតដាក់ក្នុងការងារកុំឲ្យឃ្លាតរវាងទី4វិមង្សាវិមង្សាគឺពិសោធន៍មើលដំណើរការងារបើបើដង្ហើមយើងមើលដង្ហើមរបស់យើងឲ្យច្បាស់នេះអិទ្ធិបាធើហ្នឹងអាចធ្វើឲ្យអ្នកដែលធ្វើកិច្ចការទាំងពួងបានសម្រេចទទួលលទ្ធផលល្អ ហើយបើរស័ព្ទរសល់កវល់កវាយខ្លាំងចាំនេះប្រើដង្ហើមធំដកដង្ហើមឲ្យធំធំទៅឆាប់កំចាត់សេចក្តីរស័ព្ទរសល់កវល់កវាយនឹងក៏ទៅឆ្ងាយវិញគឺយើង ត្រូវដឹងតែពីរឿងខ្យល់ចេញចូលប៉ុណ្ណឹងឯងអត់ឲ្យដឹងអីខុសពីនឹងទេ ស្មើនឹងមេតិហ៊ានគេបង្ហាត់តិហ៊ានគេហ្នឹងឲ្យដើរស្រោះជើងគ្នា មេគេស្រែក1 2 1 2ឬគេស្រែកឆ្វេងស្ដាំឆ្វេងស្ដាំពួកតិហ៊ានស្ដាប់ សំនៀងសំឡេងដែលមេស្រែកតែឆ្វេងឈានឆ្វេងស្ដាំឈានស្ដាំ ឬគេថា1 2 1 2ឲ្យដឹងឈានតាមនឹងសម្រាប់អ្នកដែលចម្រើនធ្វើអាណាបានតិចត្រូវ ដឹងតែចេញនិងចូល អ្វីដែលខុសពីចេញចូលគឺអត់ដឹងទេមិនទទួលយកទេពង្រឹងសតិអរលោកគិតមើលបើកាលណាលោកគិតថាដឹងសម្លឹងដឹងខ្យល់ចេញ ចូលវិញវាកណ្ដាលអត់មានសេចក្តីសុខសេចក្តីទុក្ខរីករាយឲ្យចូលមកអោយទេវាកណ្ដាលស្ងប់ណាយើងរំពឹងចេញចូលចិត្តវាស្មើប៉ុន្តែកាលណាចិត្តវាស្ងប់នៅនឹងយ៉ាងនេះបានកើតសេចក្តីសុខមកឲ្យវាចេញពីនឹងមកឲ្យកាយក៏សុខស្រួលចិត្តក៏សុខស្រួលនៅនឹងឯងមិនអ្វីឲ្យ បង្កើតសេចក្តីទុកឲ្យលំបាកទេអានេះអញ្ចឹងហើយយើងគិតតែមើលយើងកំពុងតែគិតចេញគិតចូលមានរឿងអីណាក្តៅកាហាយចូលមកឲ្យបានអត់ទេចូលមកមិនរួចទេអានឹងជាសមាធិហើយសិលសមាធិបញ្ញា ពីទ្រឹស្ដីសិលសមាធិបញ្ញាក្នុងពុទ្ធសាសនានេះសូមស្វ័យជាបនសាសនាណាដទៃក៏រៀនដែរខាងគ្រីស្ទៀនអីក៏គេរៀនដែរនឹងវិជាណាពួកគេថាធ្វើចិត្តគេឲ្យស្ងប់ឲ្យស្រួលឲ្យចិត្តរំដោះចេញ ពីសេចក្តីកង្វល់ស្កំវាយក្តៅកាហាយ ការចម្រើនសមថៈនេះសមាធិក៏អប់រំចិត្តឲ្យប្រព្រឹត្តទៅក្នុងឈានដោយព្រះសម្មាសម្ពុទ្ធលោកធ្វើកិច្ចការងារមួយថ្ងៃ5ការកិច្ចការអត់បានសម្រាប់ពេលសម្រាប់តិចណា នេះព្រះអង្គត្រូវការសម្រាកមិនមែនសម្រាកដែលយើងទទួលទានចំណីលក់ធម្មតាទេលោកសម្រាកក្នុងឈានទេកាលណាសម្រាកលោកបង្អន់ចិត្តទៅកាន់ សមថៈចូលទៅកាន់ឈានឈានទី1ទី2ទី3ទី4តាមរដាប់ទៅជាឡើងសតិលោកនៅតែដឹងលោកសម្រាកសតិនៅតែដឹងមិនដូចយើងទេណាស់ណាធ្វើអីក៏លោកដឹង លោសម្រាប់នឹងលោកសូវសម្រាប់ក្នុងឈាននឹងមិនត្រឹមតែ30 40នាទីលោកចេញមកវិញស្មើនឹងយើងទទួលទានតំណែង8 9ម៉ោង10ម៉ោងបំបត្តិសេចក្តីងូកងុយងក់នេះលោកស្ថិតសម្រាប់ក្នុងឈានយើងសម្រាប់ក្នុងការដេកមោហៈនឹងមកគ្រប់បាត់អត់ដឹងវាលក់អត់ដឹង ដល់លោកសម្រាប់ក្នុងឈានសតិក៏ដឹងណាធ្វើអីក៏ដឹងនឹងចូលឲ្យជ្រាបទៅពេលដែលជាអស់លោកអរគ្នាបានអប់រំចិត្តស្មប់ហើយកាលណាមានសេចក្តីក្រវល់ក្រវាយអីមករឿងច្រើនរកកន្លែងស្ងាត់ទៅចូលសងំបង្អន់ចិត្តទៅ កាន់សមាធិនោះឲ្យស្ងប់ចេញមកវិញអស់ស្រឡះខ្លួនស្រួលឡាស់ខួរក្បាលអីទាំងអស់ចិត្តទៅទាំងអស់ឈប់ខ្វល់ខ្វាយអានឹងចឹងមិនមានប្រយោជន៍ចឹងវិសអាណាបានសតិនេះអស់លោកព្យាយាមចម្រើនយូរទៅចិត្តស្ងប់វាខ្សោយតាំងពីទោសៈតាំងពីមោហៈអីក៏ខ្សោយស្រាលទៅឯងពីមុនមិញ យើងធ្លាប់ថាចិត្តរបស់យើងនៅណានិយាយឲ្យប៉ះពាល់មកលើតែខិនតងតាមដល់ព្យាយាមយ៉ាងទៅវាស្រាលខុសពីមុនអ្នកដតីនិយាយអីទៅកោះអោលើយើងដូចជាមិនសូវឆក់មិនសូវអីលោតស្ទុះដោយមោហៈដោយទោសៈអីស្មាតស្មាតទេវាផលតើយើងសង្កេតទៅបានដឹងបានថានឹងមានប្រយោជន៍ណាស់ សម្រាប់មនុស្សយើងពីការចម្រើនសមាធិនេះអិរិយាបថប្រើបាន4អិរិយាបថអង្គុយនេះមួយបើយើងអង្គុយទៅថ្ងៃណាដែលកិលេសនៅវារោរូបបុរកឡើងចប់រួចរួចក៏ឈោឡើងត្រូវឈោឡើងសម្លាប់ សន្លឹងកាន់យកដង្ហើមខ្យល់ចេញចូលដូចនេះតដែរឈរបើយើងឈរទៅយូរទៅរយឈរយើងអង្គុយមកវិញបាទផ្លាស់ប្ដូរតែជាងការអាយើងឈរអយើងឈរទៅនេះយើងចង់ដើរដើរក៏បានដែរប៉ុន្តែដើរគេឈប់សម្គាល់ខ្យល់ហើយគេសង្កល់តាមជើងជាមាន ជើងស្ដាំលើកឡើងគេថាស្ដាំលើកឡើងស្ដាំឈៀនដល់ទម្លាក់ចោលថាណូឆ្វេងលើកឡើងឆ្វេងចោលឈៀនដាក់ចោលថាណូ3យក3ឲ្យចិត្តស្ងប់ណោសង្កល់សតិដឹងនៅជើងអានឹងស្ងប់ដូចគ្នានឹងពិធី ចម្រើនហ្នឹងមួយយ៉ាងគេចម្រើនពិធីរកកិណនាវិធីក៏ចិត្តស្ងប់ដែរគេហៅបើកបឿនចឹងនិយាយដកដង្ហើមចូលឬចេញមកគេថាមួយគិតថាមួយដកចូលអត់ទេចេញមកម្ដងទេគេថាពីរនៅកំណត់ថាពីរដកចូលម្ដងទៅចេញម្ដងទៀតមកមួយវិញ ដកចូលម្ដងចេញម្ដងមកថា2ដកចូលឲ្យចេញម្ដងថា3ម្ដងឲ្យលើសមួយបង្កើនឲ្យលើសមួយមួយមួយមួយដល់ដល់វិសាមកវិញគណនាវិធីស្មាប់ដូចគ្នាដែរបើមិនសូវបានប្រើទេហ្នឹងហ្នឹងបើជាប្រារណាបាមានពិធីច្រើនណាស់ ដូចអរិយាប័តចម្រើនដេកក៏បានបើដេកយើង អត់បានទេតែដេកលក់ឡោហើយចម្រើនបានទេតែឡើយយើងហាត់ធ្វើខ្លួនស្ងប់ហើយបានចម្រើនដេកបានដល់កាលណាចិត្តស្ងប់អត់មានងុយដេកទេស្វាងច្រេះញ៉ាបើសតិវិញណាស្វាងចេះអត់មានងុយទេបានអរិយាប័តទាំង4គេប្រើបានអស់មិនចាំតែអង្គុយញ៉ា អង្គុយអញ្ចឹងអារឿងអង្គុយកោអីបាទសយំជើងបាទធ្វើមិនឲ្យតែយើងអង្គុយស្រុកកំណត់យកតែខ្ចោះបាទអានេះការចម្រើនថ្ងៃនេះនេះអធិប្បាយពីទ្រឹស្ដីជូនច្រើនណាស់តបច្ចេកទេសហើយបើអស់លោកចាំទ្រឹស្ដីនៅបានអាចទៅអនុវត្តនៅកន្លែងអធិបត្តិ ប៉ុន្តែធ្វើអីក៏ដោយទៅធ្វើម្នាក់ឯងតែអត់គ្រូបង្រៀនអញ្ចឹងងាយទេបងជាពិសេសសមាធិនេះតែមានគ្រូបង្រៀនទៅធ្វើតែខ្លួនឯងមិនមកមកទៅលាកចោលវាកត់តាធុញតបជាចោលរាយមេព្រាមបើថាមកពិតចម្រើននេះបានច្រើនបងដោយសារមានទ្រឹស្ដីលោកគ្រូនិយាយពញ្យល់ហើយយើងចេះស្ដាប់តាមនឹងឯងបងជាគ្រឿងដាស់តឿនចិត្តរបស់យើង មានអាណាបានសតិនេះក្លិនសារសំខាន់គឺការដឹងខ្យល់ចេញចូលហ្នឹងជាគោលសំខាន់ឲ្យតែដឹងចេញដឹងចូលដឹងចេញដឹងចូលចេញ100ដឹង100ចូល100ដឹង100ចេញ200ដឹង200វាមិនខ្ចោគឺថាវាអត់ផ្អន់អត់ច្រឡំអានឹងអាចទៅកាន់ការស្ងប់ តែស្ងប់ទៅវាកើតសេចក្តីសុខផ្លូវកាយផ្លូវចិត្តឲ្យយើងបានការចម្រើនទៅ ធ្វើចិត្តស្ងប់ក៏ដល់អបណាសមាធិបឋមជាយើងអង្គុយបាន2ដល់10ម៉ោងពី10ម៉ោងអាហ្នឹងជាកណ្ដាលដល់ជាខ្លះជាខ្ពស់មែនទែន24ម៉ោងអង្គុយបានមួយយប់មួយថ្ងៃ ប៉ុន្តែកម្រណាមានមួយមួយដែលអាត្មាតាំងពីពន្រៀនមកមានជួបពី3ទេអង្គុយបានមួយយប់មួយថ្ងៃអត់ក្រោទៅណាទេអត់មានឈឺបាត់ដៃបាត់ជើងអត់មានក្លៀនទឹកស្ដេចក្លៀនបាយនឹងអង្គុយនៅតែកំងក្នុងពេលហ្នឹងសួរថាដឹងណា ថាសតិនៅតែដឹងណាធ្វើអីនៅតែដឹងបើវនឹងថ្កល់វាមិនឆក់វាមិនទាញទៅរកសំឡេងឬអីណាទេនៅនឹងថ្កល់អានឹងខ្ពស់បំផុតបើវាមិនងាយទេណានិស័យរបស់យើងងាយទេបើគាត់ប្រាប់ថាការចម្រើនដល់ស្ងប់ដល់បឋមឈានអបណាហ្នឹងអង្គុយបាន24ម៉ោងនេះមិនថាទេអាត្មាពង្រៀននៅក្នុងហ្នឹង ហើយនៅកន្លែងទៀតក៏គ្រូវាបង្ហាត់បាននេះបាទអាត្មាថាសំខាន់ណាស់ឲ្យតែចិត្តបានស្ងប់ដូចថាអស់លោកធ្លាប់តែសម្រានទៅយកសពនឹងមួយថ្ងៃពីរបេដងខ្លួនកាលយកសពឲ្យភ្ញាក់ឲ្យ សម្រានលោកទីតអារឿងមុនទៅទីអាយកសពមុនតអារឿងទីមានយកសពទៅឲ្យតែស្ងប់គ្រប់បាត់អស់ហើយ តែអាត្មាជំរាបអស់លោកអស់3 4 5ខែមិនដែរយកសពឃើញអីបន្តិចពីមុនមិនដែរឃើញនេះអត់ដែរឃើញអីទេស្ដាប់ទៅស្មាត់ឈឹកអឺចិត្តស្គាល់ទៅអត់មានអាហ្នឹងបើអាយកសពមកវិចិត្រយើងអាម្ចាស់ដេកលក់បើអាចិត្តវាមិនលក់ទៅរកទៅត្រកគេធ្វើចិត្តស្ងប់ទៅស្ងៀមចិត្តអត់ស្ងៀម បានណានឹងគួរតែអស់លោកនឹងព្យាយាមក៏ហាត់បឹកបឿនអប់រំកាយវាចាចិត្តឲ្យស្អាតល្អជាពុទ្ធសាសនាពុទ្ធសាសនាជាភាសាបាលីប្រែជាខ្មែរថា សាសនាប្រែតពាកទូលមានព្រៀនបដៅការបញ្យល់5យ៉ាងពុទ្ធៈនឹងលោកអ្នកត្រាស់ដឹងលោកអ្នកដឹងលោកអ្នកចាក់ធ្លុះ គឺជាមហាទស្សនវិទូប្រពន្ធនឹងជាលោកវិទូលោកជ្រាបច្បាស់នៅលោកទាំង3សង្ខារលោកសត្វវៈលោកឱកាសលោកដឹងអស់គ្នាទីទាំងអស់ដឹងមានការត្រាស់ដឹងរបស់ប្រពន្ធចិត្តស្ងប់ទៅខ្យល់ដង្ហើមយើងក៏ខ្លីដែរមកខ្លីស្រួល ហើយមិនតែនឹងដូចចេញពីច្មោះមិនត្រឹមពុកមកដូចពមៀលដូចយកឲ្យមកពមៀលប៉ុណ្ណឹងឯងអាពេលដែលយើងបានទទួលសេចក្តីសុខឈប់ខ្វល់ឈប់ក្បាយឈប់រស័ព្ទឈប់រសល់អន្តេះអន្តេងខ្វល់អីហើយវាស្ងៀមឆ្អឹងស្រួលអាបៃតេសេចក្តីឆ្អែតកាយឆ្អែតចិត្តអាកាយក៏ឆ្អែតចិត្តក៏ឆ្អែតធៀបដោយយើង ពីមុនយើងឃ្លានបាយយើងមើលមិនសុខទេកាយហ្នឹងកាយមិនសុខចិត្តកង្វល់កង្វាយប្រសិទ្ធដីស្រីឃ្លានដល់កាលណាយើងចម្រើនស្ងប់ទៅគេថាឆ្អែតកាយឆ្អែតចិត្តកាយក៏ឆ្អែតចិត្តក៏អាចគឺស្ងៀមលែងខ្វល់ខ្វាយសេចក្តីសុខកើតមានវាដូចជា អ្នកដែលគេចម្រើននឹងញ៉ាំងចិត្តកាយអត់គេឲ្យស្ងប់គេបានសេចក្តីសុខទៅសុខស្ងប់ស្រួល អាសេចក្តីសោកស្ងប់នោះដឹងតែបុគ្គលណាដែលស្ងប់ទេបុគ្គលដែលទីដឹងស្ងប់អត់ដឹងទេពេលបុគ្គលដែលស្ងប់ហើយនិយាយប្រាប់គេថាស្ងប់យ៉ាងនេះគេនិយាយអត់បាន ប្រាប់គេអត់បានទេព្រោះដឹងតែម្នាក់ឯងវាធៀបឧបមាអីដូចជាគេយកស្ករឬអំបិលមកដុំទៅឲ្យបុគ្គលទៅទីបៀមទៅបៀមទៅបៀមស្ករថាម៉េចទៅស្ករបៀមតែអ្នកដល់ថាផ្អែម ឬឲ្យបៀអំបែលសួរអំបែលមិនថាប្រៃមិនឯងពញ្យល់ខ្ញុំពីផ្អែមប្រៃយ៉ាងម៉េចរសជាតិផ្អែមប្រៃអត់ពញ្យល់បានទេពញ្យល់ពីផ្អែមពីប្រៃហ្នឹងក៏អត់បានយ៉ាងណាមិញអ្នកដែលចម្រើននឹងបានសេចក្តីសុខអ្នកឯងពញ្យល់ពីសេចក្តីសុខដល់ខ្ញុំថាអត់និយាយប្រាប់បានទេគាត់ថាទ្រឹស្ដីបាននិយាយសេចក្តីពេញឲ្យដឹងពេញអត់បានទេបានថាអ្នកណាធ្វើដឹងតែអ្នកហ្នឹងឯងទទួលដឹង ទេមានពេលប្រមាណណាថាកម្មាសួរពេលបដិបត្តិថ្ងៃនេះមានប្រមាណប្រហែលម៉ោងប្រមាណអស់ឬមកល្ងាចនឹងឯងអើបីកន្លះឥឡូវវាពីបោចិត្ត3បើឡើងចិត្តអស់ សម្រាកបន្តិចសិនបងអស់គ្នាទៅបន្តិចសុំចម្រើនតទៅទៀតបងសម្រាកទៅលាដៃលាជើងហ្នឹងឲ្យសុំតបន្តិចទៅទៀតបងបងពេលយើងខ្លីបងអឺសម្រាប់អ្នកដែលមិនធ្លាប់ចម្រើនថ្មីសោះ មានការលំបាក3ថ្ងៃមួយចម្រើនពិបាក3ថ្ងៃបើលោកគ្រូមិន ប្រាប់ហេតុពីការលំបាកឲ្យដឹងទេលែងមកហើយ សួរថា3ថ្ងៃដែលលំបាកយ៉ាងម៉េចថាយើងមិនធ្លាប់កាយយើងកម្រើកតរវើសម្ដីនិយាយមិនឈប់ចិត្តពីមុនដោយមកចម្រើន កាយក៏ឲ្យនៅស្ងៀមអត់ឲ្យកំរើកទេ សម្ដីក៏មិនឲ្យនិយាយគ្នា ចិត្តឲ្យតម្កល់ឲ្យនឹងក្នុងរឿងអានឹងឯងដែលពិបាកជុំមិនធ្លាប់សមអាជីវិតមកហើយអានឹងជាហេតុនាំឲ្យពិបាកដូចជាការងារអីក៏ដោយយើងរៀនហើយថ្មីទៅចាប់ផ្ដើមអនុវត្តពិបាកហើយព្រោះវាមិនទាន់ចុះសម្រំទៅតាមទ្រឹស្ដីទេ អានឹងចឹងបាននៅថ្ងៃទី2ទី3ហើយយើងបានធ្លាប់មកវឹកវើស្រួលហើយដល់ថ្ងៃទី4ទោះបីលំបាកដែរក៏ត្រឹមបានដែរតែក្នុង3ថ្ងៃពិបាកមែនទេបើលោកគ្រូមិនបានប្រាប់ទេលែងមកហើយបើលោកគ្រូប្រាប់ឲ្យដឹងនោះព្យាយាមមកទៀតថានឹងមកពីយើងមិនធ្លាប់កិច្ចការមិនធ្លាប់កាយយើងឯនៅស្ងៀមឯណាមាត់ឯនៅស្ងៀមចិត្តក៏រវើដល់មកក៏ឲ្យស្ងប់ អត់ឲ្យស្ងប់យកមកចោលមករូបទាំងអស់ហ្នឹងហើយពិបាកហេតុនឹងឲ្យពិបាកចេញចូលកាលណាដង្ហើមវិញកាលណាយើងដកដង្ហើមវិញធ្វើឲ្យយើងបានស្រួលដែលប្រប្រើដង្ហើមវិញរង្វើលដង្ហើមវិញរង្វើល ពុទ្ធភាសិតសំដែងថាណដ្ឋិសន្តិបរੰសុខំបល័យប្រែជាខ្មែរថាសុខដតីក្រៅពីសេចក្តីស្ងប់មិនមានទេសំដៅទៅលើផ្លូវចិត្តស្ងប់កាយស្ងប់ជាសេចក្តីសុខ